អូខេសួស្តីអ្នកនរនេះថ្ងៃនេះខ្ញុំមានអីវ៉ាន់មួយនេះគឺ AirPod Pro 2អញ្ចឹងបើអ្នកបងប្អូនមើលដូចនឹងដែលខ្ញុំកំពុងកាន់អញ្ចឹងគឺ AirPod Pro 2ហើយតម្លៃវាពិតជាពិសេសហើយមាននឹងខ្ញុំនឹង unboxing ជូនអ្នកបងប្អូនខ្ញុំដឹងថានៅក្នុងនឹងមានអីខ្លះកុំភ្លេចតាមដានទស្សនារបស់គ្នាហើយខ្ញុំលក់មួយក្នុងតម្លៃ22ដុល្លារ free delivery 25ខែក្រុងហើយនឹង free cash ឲ្យអ្នកបងប្អូនមួយទៀតអញ្ចឹងវាពិតជាពិសេសហើយ chúng ta đang đứng sẵn ở phía tập ok tập viên tới unboxing của ông ấy អូខេនេះជា AirPod Pro 2ចឹងយើងមើលទៅរាងវាខាងក្រៅមាន logo AirPod ហើយនឹង description វាខាងក្រោយចឹងយើងមើលឃើញអស់នេះចឹងយើងនឹងចាប់ផ្ដើម unboxing តោះយើងមានក្បិតចឹងយើង unboxing វាមកហេបាទពិតជា element នេះហេចឹងយើងបោះនេះចោល ចឹងយើងមើលទៅហើយនៅខាងក្នុងវាវាមាន sticker បិទរបស់វានេះចឹងយើងមើលអឺអឺអឺអឺអូខេដល់យើងបើកវាចេញមកលាក់លាក់លាក់អឺហើយនេះជា description វាគេហៅថាกระดาษแบบยืงดีเทลไปแอร์พอร์ต ហ្វាយមានអីគេខ្លះយើងមើលអស់គ្នាទៅអូខេអញ្ចឹងឥឡូវយើងវាជាខាត់ត្បាល់របស់វាយើងទុកទៅហើយយើងបើកចុះម្ដងឃើញ AirPod Pro មួយសស្អាតចឹងយើងទុកវាបដុំសិនហើយបន្តមកទៀតយើងទៅមើលឃើញណាមានទាំងខ្សែយួរទៀតហើយបន្តមកទៀតយើងមានដុយដុយនេះមានជាដុយ Type C ចឹងអ្នកនរគ្នាយើងនេះដុយ Type C អូខេអញ្ចឹងដូច USB Type C ហើយយើងមកចូលដល់កន្លែងនេះគឺជារុនចូលដាក់កាសអីចាជ្រុះអស់ជាងមើលទៅអូខេនេះវាមានខ្សែរបស់វា XS ខ្សែតូចខ្សែធំអូខេអោះយើងទុកអានេះម្ដងហើយយើងចាប់ផ្ដើមមក unbox អូយរៀលតូចឆ្មាល្អមែនតើបាទអញ្ចឹងយើងមើលកន្លែង unbox អឺ អឺអឺអឺមើលរូបរាងទៅបាទអឺអឺហើយអានេះជា speaker ហើយ port ឆ្នាំងសាកហើយអានេះសម្រាប់យើងដាក់ខ្សែចូលហើយនេះសម្រាប់នៅពេលដែលយើងដោតភ្លើងទៅឬក៏យើងបើកវាវាភ្លឺអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេកុំភ្លេចចូលទៅទិញនៅក្នុង page យើងទាំងអស់គ្នាហើយដល់ ទៅទៅកន្លែងវាធូរថ្លៃ22ដុល្លារ free delivery ហើយ free cash ជូនអ្នកផងទៀតមួយទៀតប្រភេទចូលទៅជឿរបស់គេបាយបាយ